សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបបែបចិនមួយមុខចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នានោះគឺមាន់ទឹកស៊ីអ៊ីវចង់ដឹងរបៀបធ្វើយ៉ាងណា តោះទៅទស្សនាទាំងអស់គ្នាដំបូងយើងត្រូវស្ងោរសាច់មាន់របស់យើងឲ្យឆ្អិនជាមុនសិននៅថ្ងៃនេះផងដែរនាងខ្ញុំប្រើផ្លូវមន់ស្រែចំនួន4ផ្លូវបន្ទាប់មកយើងដាក់មើមខ្ទឹមខ្យល់ចូលខ្ញីឈើអែមផ្កាច័ន្ទ និងម្ទេសដៃនាងរួចហើយបន្ថែមជាមួយនឹងអំបិលបន្តិចស្រាចិននិងទឹករួចហើយយើងយកទៅស្ងោរទុកវាមួយឡែកសិន បន្ទាប់មកនាងខ្ញុំចាប់ដើមធ្វើប្រេងក្រអូបដើម្បីយកទៅស្រោចពីលើសាច់មាន់របស់យើងគ្រឿងប្រេងក្រអូបរបស់យើងមានដូចជាប្រេងអូលីវខ្ទឹមក្រហមខ្ទឹមខ្យល់ខ្ទឹមសស្លឹកខ្ទឹម និងគល់ជីវ៉ាន់ស៊ុយដំបូងយើងដាក់ប្រេងរបស់យើងឲ្យរាងក្តៅបន្តិចបន្ទាប់មកយើងដាក់គ្រឿងផ្សំទាំងអស់នោះចូលរួចហើយយើងទុកឲ្យរាងឡើងក្លិនឈ្ងុយបន្តិចទើបយើងយកមកចាក់ត្រងដើម្បីយកកាករបស់វាចេញឥឡូវនេះយើងចាប់ផ្ដើមលាយទឹកស៊ីអ៊ីវរបស់យើងដើម្បីយកទៅស្រោចពីលើមាន់ដំបូងយើងដាក់ប្រេងខ្យងចូល ទឹកស៊ីអ៊ីវប្រេងល្ង ប៊ីចេងស្ករសបន្ទាប់មកដាក់ប្រេងក្រអូបដែលយើង បានកូរទុកមុននោះចាក់ចូល រួចហើយធ្វើការច្របល់ចូលគ្នាឲ្យសព្វបន្ទាប់ពីលាយគ្រឿងរបស់យើង រួចរាល់ហើយឥឡូវនេះឃើញថាមាន់របស់យើងក៏ឆ្អិនផងដែរអញ្ចឹងហើយយើងអាចយកមាន់របស់យើងនឹងយកមកបេះជាចំណិតចំណិតបែបនេះមក ដើម្បីយកគ្រឿងដែលយើងបានលាយទុកហើយនោះយកមកស្រោចពីលើឥឡូវនេះឃើញថាមន់ទឹកស៊ីអ៊ីវរបស់យើងបានឆ្អិនរួចរាល់ហើយនាងខ្ញុំបានរោយម្ទេសនិងស្លឹកខ្ទឹមពីលើដើម្បីលម្អ នៅពេលដែលយើងរោយស្លឹកខ្ទឹមនិងម្ទេសរួចហើយយើង អាចយកប្រេងក្អូប ដែលនៅសល់នោះយកមកស្រោចពីលើបន្ថែមទៀតដើម្បីឲ្យសាច់មន់របស់យើងបានរលោងស្អាត។ អញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាមន់ទឹកស៊ីអ៊ីវនេះមានរសជាតិបែបណា បងប្អូនអាចសាកល្បងធ្វើតាមបាន ចំពោះមុខម្ហូបមន់ទឹកស៊ីអ៊ីវមួយមុខនេះមានរសជាតិឆ្ងាញ់ហើយប៉ុន្តែបើបងប្អូនចង់ឲ្យរសជាតិកាន់តែឆ្ងាញ់ថែមទៀតបងប្អូនអាចញ៉ាំបន្ថែមជាមួយនឹងទឹកផ្លែឈើប្រេស៊ីបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូត ដល់ចប់